បាទសួស្តីអ្នកនរគ្នាថ្ងៃនេះឡៃពីថ្ងៃយ៉ាសំណាងនេះប្រធានបទរបស់ខ្ញុំគឺអ្នកគឺជាអ្វីដែលអ្នកហូបអ្នកគឺជាអ្វីដែលអ្នកផឹកអ្នកគឺជាអ្វីដែលអ្នក រៀនយកចូលក្នុង ខួរក្បាលរបស់យើងដូច្នេះយើង ប្រយ័ត្ននៅចំណេះដឹងដែលយើង ដែលអ្នកនរគ្នារៀនព្រោះចំណេះដឹងខ្លះអាចហួស delay ហើយចំណេះដឹងខ្លះយើងយកមកអត់ត្រូវព្រោះអីបើចំពោះអ្នកដែលគ្មានគោលដៅអ្នកដែលមិនទាន់មានគោលដៅអាច តបីតបា ទៅរោចំណេះដឹងដែលល្អល្អល្អល្អប៉ុន្តែល្អសម្រាប់អ្នកណាគេដូច្នេះអ្នកមិនទាន់មានគោលដៅសូមអ្នកនរគ្នាដាក់គោលដៅសិនហើយអ្នកមានគោលដៅហើយយើងដើរឆ្ពោះទៅគោលដៅរាល់ថ្ងៃព្រោះបច្ចុប្បន្ននេះ ជាសម័យព័ត៌មានវិទ្យាសម័យព័ត៌មានវិទ្យាហើយបើយើង អត់បានទទួលព័ត៌មានមាននេះហើយគេទទួលបានព័ត៌មានគេយកមកនិយាយមកយើងអត់ដែលដឹង គឺជាចំណេះដឹងមួយអូល្អថ្មីយកដែលឃើញប៉ុន្តែតាមពិតនៅក្នុងនៅក្នុងអ៊ីនធឺណិតនៅក្នុង YouTube មានអស់ហើយ ខ្ញុំសូមប្រាប់អ្នកនរគ្នាថា បច្ចុប្បន្ននេះចំណេះដឹងដែលគេកំពុងបង្រៀននៅសកលវិទ្យាល័យមុខវិជ្ជានៅក្នុងមហាវិទ្យាល័យខ្លះគឺកំពុងតែមាននៅក្នុង YouTube free ហើយចំណេះដឹងដែលគេដែលគេនឹងបង្រៀនសិក្ខាសាលាខ្លះសិក្ខាសាលា នៅក្នុង YouTube free បងប្អូនចង់រៀនពីការវិយោគទៅលើអចលនទ្រព្យបងប្អូនទៅមើល YouTube របស់ខ្ញុំអាចកំបាំងដើម្បីខ្លាយជាអ្នកមានដែលខ្ញុំបរៀននៅកម្ពុជាណា2ថ្ងៃដែលអ្នករៀនគឺបង250ដុល្លារគឺខ្ញុំបរៀន2ថ្ងៃខ្ញុំថតដាក់នៅ YouTube free គឺចេញពីបទពិសោធន៍ដែលខ្ញុំធ្វើហើយចំណេះដឹងស្ដីពីការកំណត់គោលដៅក្តីសុបិនបងប្អូនចូល YouTube របស់ខ្ញុំបងប្អូនទៅមើល free ហើយចំណេះដឹងដែលពីវិធីគិតណត់កំណត់1លានដុល្លារប្រាក់លានដុល្លារបងប្អូនទៅចូលក្នុង YouTube របស់ខ្ញុំ free វិធីប្រមូលទុន វិធីប្រមូលទុនដើម្បីទៅគំនិត1លានដុល្លារនៅក្នុង YouTube របស់ខ្ញុំ free ហើយអាចកំបាំងជំនួញជោគជ័យនៅក្នុង YouTube របស់ខ្ញុំ free សុភមង្គលជាកូនសោឆ្ពោះទៅរកភាពជោគជ័យណត់គំនិតជោគជ័យ នៅក្នុង YouTube របស់ខ្ញុំ free ពាក្យអង់គ្លេសមួយ ដែលគ្រោះថ្នាក់បំផុតមាន3ពាក្យខ្ញុំដឹងហើយ I know that គឺពាក្យនឹងគ្រោះថ្នាក់បំផុតបងប្អូនអាចទៅរៀនយកចំណេះដឹង បងប្អូនអាចទៅអង្គុយ2ថ្ងៃយកចំណេះដឹង អ្នកដឹងទៅបង្ទៅចែកចាយនៅចំណេះដឹង គឺបងប្អូនប្រើពេល2ថ្ងៃស្ដាប់ទៅល្អយ៉ាល្អល្អល្អល្អមែនទែនរំភើបមែនទែនហើយមិនទៀតរំភើបហើយមិនទៀតចេញមករំភើបខ្ញុំអាចធ្វើបានខ្ញុំអាចទៅបាន ចេញមកដល់ធ្វើមកយោ លោកគ្រូធ្វើបានធ្វើមិនអោដូច្នេះនៅក្នុងសម័យនេះជាហៅថាសម័យ digital age សម័យ information age ហួសហើយសម័យព័ត៌មានវិទ្យាទៅហួសមកកម្រិតហើយយើងមិនអាចយកព័ត៌មានទៅលក់បានលុយទេព័ត៌មានក៏ឲ្យយើងដឹងថា យើងត្រូវការអីយើងគួរចេះអីធ្វើម៉េចចេះចេះអីដឹងអីខ្វះអីតែ អ្វីដែលសំខាន់គឺធ្វើម៉េច កម្មវិធីរបស់ខ្ញុំគឺបង្វឹកពួកខ្ញុំសិស្សរបស់ខ្ញុំដែលខ្ញុំទៅទៅបង្រៀននៅកូរ៉េថ្ងៃទី15 10ថ្ងៃទី17ខែ2 2017នៅស៊ូវ៉ុនខ្ញុំនឹងបង្វឹកគាត់ផ្ទាល់អ្នកដែលបានចោះឈ្មោះហើយ គឺខ្ញុំបង្រៀនគាត់មកដល់ ពេលនេះចង់2ខែហើយប្រហែលអ្នកនៅក្នុងនេះដែលកំពុង តែមើលនេះបានចោះឈ្មោះ ចូលកម្មវិធីសិក្ខាសាលារបស់ខ្ញុំហើយមានន័យថាពួកគាត់ខ្ញុំបង្រៀន ពីមូលដ្ឋានគ្រឹះអស់ហើយការកំណត់គោលដៅការបែងចែករវាងគោលដៅនិងក្តីសបិនចំណេះដឹងហិរញ្ញវត្ថុហើយចំណេះដឹងវិទ្យុខ្វះអីខ្វះអីខ្វះអីថ្ងៃនោះខ្ញុំនឹងដឹកដៃអ្នកនរគ្នាធ្វើដឹកដៃធ្វើយ៉ាងម៉េច បញ្យលដល់នេះពីមួយចំហៀនមួយចំហៀនអ្វីដែលខ្ញុំបានធ្វើកន្លងមកខ្ញុំអត់ខ្ញុំអត់បរៀនចំណេះដឹងទេខ្ញុំមិនចែកម្លេចចំណេះដឹងទេ គឺខ្ញុំចែកម្លេចចំណេះធ្វើបទពិសោធន៍ដែលមានលទ្ធផលខ្ញុំអាចមិនសូវអាចមិននិយាយពាក្យល្អបែបបត់ដូចគេដូចឯងអាចមិនទៅស៊ីអាចមិនទៅជំរុញខ្លាំង ដូចខ្ញុំនិយាយម្សិលមិញហ្នឹងឯនេះនិយាយពីអ្នកគូរូបត្រីស្ដាច់បានឲ្យអ្នកគូរូបបើអ្នកណាគូរូបត្រីអត់ស្អាតអ្នកនឹងត្រូវប្រហារជីវិតតែអ្នកនឹងអត់ចេះគូរូបត្រីស្អាតទេគាត់អត់ចេះគូត្រីគាត់អត់ស្អាតទេតែតែស្ដាច់ក៏អ្នកគូស្អាត គិតគូរស្អាតត្រៃស្ដាច់ក៏យកគាត់ទៅបញ្ហាយកគាត់ទៅបញ្ហាជីវិតគាត់ថាព្រះអង្គមុនព្រះអង្គយកទូបង្គំទៅបញ្ហាជីវិតសុំទូបង្គំសុំសួរមួយបានអត់ស្ដាច់ថាបានតាសួរមកព្រះអង្គឆ្មាស៊ីអីពួកគង់ទៅស្លាប់ដែរសួរព្រះអង្គមើលឆ្មាស៊ីអីបើព្រះអង្គប្រកាសខឹងសួរឆ្មាស៊ីអី យកទៅប្រហារជីវិតទៅមកយកទៅប្រហារជីវិតឯហ្នឹងដែលបើប្រហារជីវិតដល់ទៀតដែលមានជីវិតពីរនៅឲ្យប្រហារជីវិតតែអូខេឆ្មាស៊ីត្រីអញ្ចឹងព្រះអង្គយកឆ្មាមកព្រះអង្គមិនមែនឆ្មាណាព្រះអង្គមិនដឹងថាអានឹងត្រីមិនត្រីឆ្មាវាមើលត្រីដោយច្រមុះវាមើលត្រីដោយភ្នែកទេឃើញឆ្មាមុនស៊ីអីមួយវាហិតក្លិនសិនណាដូច្នេះឆ្មាដាក់មកឆ្មាដើរទៅកន្លែងត្រីរបស់បរោះម្នាក់អត់ចេះគូ រូបត្រីហើយស្ដេចថាឯងប្រើល្បិចអីឲ្យឆ្មាអញ្ចឹងទៅអ្នកអ្នកដែលបរោះអ្នកដែលគូថាខ្ញុំអត់ប្រើល្បិចទេតែខ្ញុំដឹងល្បិចដើម្បីធ្វើឲ្យឆ្មា ទៅស៊ីត្រីរបស់ខ្ញុំទៅរស់ត្រីរបស់ខ្ញុំដើម្បីដាក់បន្ទុកឲ្យខ្ញុំដល់យកខ្លាញ់ត្រីយកមកលាយជាមួយថ្នាំទឹកថ្នាំដើម្បីគូររូបហ្នឹងក្នុងជីវភាពបច្ចុប្បន្នអ្នកនរគ្នាអាចច្របោកច្របល់ ដោយសារព័ត៌មានច្រើនពេកអ្នកណាក៏និយាយថាខ្លួនឯងជោគជ័យអ្នកណាក៏និយាយថាខ្លួនឯងពូកែទាំងខ្ញុំទាំងគេតែបើអ្នកនរគ្នាអត់មានចំណេះដឹងដើម្បីតេស្តមើលថាអ្នកណាជោគជ័យមិនជោគជ័យណាបកែមិនបកែយកដឹងទេហើយអ្នកណាក៏មានព័ត៌មានចេញដូចគ្នា ក្នុងសម័យដែលម្នាក់ម្នាក់មានស្ថានីយទូរទស្សន៍ម្នាក់មួយបងប្អូនគិតមើលមើល ខ្ញុំមានស្ថានីយ៍ទូរទស្សន៍មួយរបស់ខ្ញុំឈ្មោះវាស្ថានីយ៍ទូរទស្សន៍ Facebook/ ឈ្មោះខ្ញុំសៀវសុផលអ្នកនរគ្នាមានស្ថានីយ៍ទូរទស្សន៍នេះរៀងរៀងខ្លួនអញ្ចឹងពីមុនខាងបើអ្នកណាគ្រប់គ្រងគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍អ្នកនឹងគ្រប់គ្រងការគិតរបស់ អ្នកម្លឹងហើយចុះបើលើមនុស្សម្នាក់ម្នាក់មានស្ថានីយ៍ទូរទស្សន៍គ្រប់គ្នាហ្នឹងដោយមិនបាច់មានអង្គតែនដោយមិនបាច់មានតែសុំច្បាប់នៅក្រសួងព័ត៌មានដោយមិនបាច់សុំ license បើស្ថានីយ៍ទូរទស្សន៍ ធ្វើឲ្យអ្នកទស្សនិកជនពិបាកសម្រាប់ចិត្តថាគួរជ្រើសរើសមួយណា